មេបងឈឺនៅពេលដាច់លុយចង់មានមិត្តស្រីដែលមានហងស៊ុយពូកែរកលុយមកជាបាល់បងមិនមែនមុខលុយក្នុងរឿងស្នេហាតែសូមសងសាដែលមានលុយច្រើនមានលុយអាយុបងកាន់តែកើបើមានលុយច្រើនប្រហែលលែងឈឺលុយមិនសំខាន់ សំខាន់អត់លុយស្រាប់មិនយកទៅតាមទេដែលលើនៅរੂបបានចាយមាសមេ ជំងឺដែលបងឈឺធ្ងន់ជាងគេមាសមេបងឈឺនៅពេលដាច់លុយចង់មានមិត្តស្រីដែលមានហុងស៊ុយពូកែរកលុយមកព្យាបាលបងមិនមែនមុខលុយក្នុងរឿងស្នេហា តែសូមសងសាដែលមានលុយច្រើនមានលុយអាយុបងកាន់តែកើនបើមានលុយច្រើនប្រហែលលេឈឺ សំខាន់អត់លុយស្រាប់បញ្ញើទៅតាមទេតែលើលើរស់បានចាយមាសមេ មានលុយក៏ត្រូវការចិត្តស្មោះមិនរេបដែលតាស្នេហ៍ស្នង ដែលបងឈឺធ្ងន់ជាងគេមាសមេបងឈឺនៅពេលដាច់លុយចង់មានមិត្តស្រីដែលមានហុងស៊ុយពូកែរកលុយមកជាបាលបងមិនមែនមុខលុយក្នុងរឿងស្នេហាតែសុំមកសងអាសាដែលមានលុយច្រើនមានលុយអាយុបងកាន់តែច្រើនបើមានលុយច្រើនប្រហែលលេឈឺ